ឲ្យចៅឲ្យកូននឹងរៀនឲ្យតកូននឹងប្រឹងរៀនប៉ុណ្ណាលុកស្រែមួយដុំក៏លុកលុកគោមួយក៏លុកដែរញោមបើរួចដល់ពេលកូននឹងរៀនចេះទៅ ចប់បរិញ្ញាអនុបណ្ឌិតទៅ បាន ការងារធ្វើក៏បានប្រាក់ខែនឹងក៏ច្រើនដែរញោមពេងសើយអីបើភ័ព្វវាសនាមានអីចឹងទៅរកស៊ីមានបានទៅ ខ្លាយជាអង្គការឯកឧត្តមទៅ ត្រឡប់មកជួយស្រុកជួយភូមិកសាងផ្លូវថ្នល់កសាងវត្តអារាមដង្ហែអង្គកឋិនមកឃើញនេះញាតិញោមបើមិនសំណាងដល់ស្រុកភូមិមែនទេបើណែហើយមិនមែនត្រឹមតែប្រយោជន៍រៀនចេះហើយមានប្រយោជន៍ដល់គ្រួសារទេញាតិញោមណែគ្រួសារហ្នឹងក៏តកុំកើងរុងរឿងទៅអមានប្រយោជន៍ដល់ស្រុកដល់ភូមិទៀតណោះញាតិញោម ញាតិញោមឲ្យកូនចៅនឹងរៀនកូនណាដែលរៀនប៉កែប៉កែណាតស៊ូបន្តិចទៅញាតិញោមថាថាខំមាត់សង្កត់ចិត្តញាតិញោមណាបើដល់ពេលបានលុយមកបានច្រើនត្មងបើកុំកុំបញ្ញាប់ចង់បានប្រាក់ខែពេកញាតិញោមណាបើឲ្យកូនចៅរៀនបានច្រើនអ្នកស្រុកអ្នកភូមិនឹងចេះដឹងច្រើនទៅភូមិនឹងក៏រីកចម្រើនប៉ុណ្ណាណាភូមិរីកចម្រើនប្រទេសជាតិក៏រីកចម្រើនដែរញាតិញោម ដល់ពេលតែគាត់មានបានរើកស៊ីចេះដឹងតិចតិជុំអញ្ចឹងទៅគាត់ហែកឋិនមកវត្តទៀតហ៎ជឿអញ្ចឹងហ៎ញាតិញោមបើឲ្យតែមានបានហើយអ្នកស្រុកអ្នកភូមិនឹងអត់ភ្លេចទេបើភូមិកំណើតបើភូមិកំណើតនឹងមិនភ្លេចទេសុកកប់នៅទីណាបើមិនភ្លេចទេ ទី នោះញាតិញោមនៅតែដឹកឃើញទូបីផ្លូវលំបាកយ៉ាងណាក៏ដោយបើនៅតែមកអញ្ចឹង បើភ្លៀងសស្រាក់សស្រាំយ៉ាងណាក៏ដោយឲ្យទៅស្រុកកំណើតហើយនៅតែមកបើហើយដូចថ្ងៃនេះញាតិញោមពុទ្ធបរិស័ទខ្លះក៏ជាស្រុកកំណើតញាតិញោមខ្លះក៏មិនមែនជាស្រុកកំណើតទេប៉ុន្តែដោយសទ្ធាជ្រះថ្លាណានៅក្នុងវត្តស្វាយជូរនេះបើឃើញឡានច្រើនណាញាតិញោមពេញខាងមុខហ្នឹងញាតិញោមមកយ៉ាងច្រើនប៉ុណ្ណា បើអបអរពិធីបុណ្យអង្គកថាទានសាមគ្គីវត្តស្វាយជូរនៅនាថ្ងៃ10ណា14រោចបើថ្ងៃនេះថ្ងៃខែដាច់ផងបើខែដាច់ញាតញោមស្រែកទៅចូលមកកើតទៅប៉ុណ្ណាបើថ្ងៃកើតហ្នឹងបានវេកថាទៀតបើថ្ងៃនេះជួបជុំញាត មិត្តសាច់សារលហិតចិត្តឆ្ងាយទាំងអស់ទទួលភ្ញៀវប៉ុណ្ណាបើ កឋិនទាននេះញាតិញោមពុទ្ធបរិស័ទជាទានដ៏វិសេសវិសាលក្រៃលែងណាស់បើជាឧត្តមទាន ជាអគ្គទានណាប៉ុណ្ណាបើព្រះពុទ្ធព្រះអង្គត្រាស់ដឹងភ្លាមភ្លាមព្រះអង្គមិនទាន់អនុញ្ញាតឲ្យធ្វើកឋិនទានទេបើតើព្រះអង្គត្រាស់ដឹង នៅក្នុងវសាទី15ប៉ុណ្ណាបើវសាទី15ញាតិញោមមើល បានព្រះអង្គទ្រង់អនុញ្ញាតនៅកឋិនទានបើឲ្យភិក្ខុសង្ឃអាចក្រាលក្រើងអនុមោទនាពុទ្ធបរិស័ទទាយុទាយិកានឹងអាចហែនៅស្បងស្បៃត្រៃជីវរជាសម្ពុតការសាវកជាសម្ពុតណែគេហៅថាស័យភ័ព្វណាប៉ុណ្ណាណាមកវេប្រគេនថ្វាយដល់ភិក្ខុសង្ឃហើយមានលក្ខខណ្ឌជាច្រើនទៀត មិនមែនចេះតែវត្តមួយមួយហើយទទួលកឋិនទានបានទេណាញោមបើមិនគ្រប់លក្ខខណ្ឌទេ វត្តនឹងក៏មិនអាចធ្វើកឋិនទានបានដែរណាញោមណាបើកុំចេះតែឮតែអវត្តនោះហែធ្វើកឋិនណាញាតិញោមហែទៅតើវត្តនឹងមានលក្ខខណ្ឌតិកៈត្រឹមត្រូវអត់បើបើមិនត្រឹមត្រូវទេហែទៅមិនបានទេញាតិញោមហែទៅ មិនមែនជាកឋិនទានទេលក្ខខណ្ឌយ៉ាងម៉េច លក្ខខណ្ឌថាវត្តនឹងក្នុងវសានឹងតើមានភិក្ខុសង្ឃគួងចាំព្រះវសាទេញោមបើបើមានតែសាមណេរគួងចាំព្រះវសាយិត្តញោមធ្វើកឋិនទៅបានទេអត់បានទេណាញោមណាឃើញទេណែលក្ខខណ្ឌមួយគឺថាវត្តនឹងតតែមានភិក្ខុលោកគួងនៅ ក្នុងវសានឹងលោកគួងចាំព្រះវសាអត់ដាច់ទៀត លក្ខខណ្ឌទី2មកគឺថាលោកនឹងនៅវត្តហ្នឹងហើយគួងចាំភាសានៅហើយមិនតែលោកនឹងគួងចាំភាសានឹងដាច់ភាសា ទេញោមបើហើយបើមិនដាច់ធ្វើកឋិនចូលបានទេបានហើយចុះបើលោកនឹងភិក្ខុ2អង្គគួងចាំដាច់ភាសា ទាំង2អង្គធ្វើកឋិនចូលបានទេអត់បានទេញាតិញោមណាព្រោះអីព្រោះលោកនឹងចេះតែដើរផ្ដេសផ្ដាស់ញាតិញោមទៅដាច់ភាសា បើដាច់វសាហ្នឹងបានន័យថាលោកទៅកន្លែងផ្សេងផ្សេងហ្នឹងកន្លងរាត្រីអត់បានលើកសត្តហៈឬក៏លើកសត្តហៈដែរប៉ុន្តែហ៊ូកំណត់ពី7ថ្ងៃឡើងទៅណាប៉ុណ្ណេះបើឃើញទេបើត្រូវតែមានលក្ខខណ្ឌច្បាស់លាស់ណានឹងមិនចេះតែធ្វើចូលមកបានទេណាញាតិញោមគាត់នឹងត្រឹមត្រូវប៉ុណ្ណាមានភិក្ខុសង្ឃបួស បើត្រឹមត្រូវលោកគួងចាំព្រះវសាត្រឹមត្រូវមិនមែនមានតែសាមណេរទេមានភិក្ខុណាដូចវត្តស្វាយជោអញ្ចឹងប៉ុណ្ណាមានទាំងភិក្ខុមានទាំងសាមណេរប៉ុណ្ណាបើហើយប្រគុណម្ចាស់ព្រះអង្គគ្រូចាតិកាក្តីប្រគុណម្ចាស់ផ្សេងផ្សេងទៀតដីណាដែលលោកគួងចាំព្រះវសានេះប៉ុណ្ណាអស់ត្រីមាស3ខែហ្នឹងអត់បានដាច់វសាទេ បើអត់បានដាច់ភាសាទេអញ្ចឹងគឺថាញាតញោមពុទ្ធបរិស័ទអាចហែអង្គកឋិនទាននឹងចូលមកបាន មានញោមម្នាក់គាត់នៅ ខាងខេត្តបាត់ដំបងញាតញោមខាងថ្មគោលគាត់សួរអាត្មាថាគុណម្ចាស់ថ្ងៃមុនហ្នឹងមានលោកមួយអង្គថាវត្តលោកហ្នឹងកំសត់ណាស់បើវត្តហ្នឹងកំសត់ណាស់ពួយនៅនឹងវត្តហ្នឹង បើនៅវត្តហ្នឹងអត់មានភិក្ខុទេមានតែសាមណេរញោមរួចមកសុំកឋិនគាត់ឲ្យហែទៅហើយគាត់សួរថាតើហែទៅបានដែរអត់ញោមហ្នឹងហើយលោកហ្នឹងឃើញវត្តគេធ្វើកឋិនអីគេទៅសុំឲ្យហែទៅដល់ចឹងថាហែមិនបានទេញោមបើអត់មានភិក្ខុ ហើយថាលោកនឹងប្រាប់ថាញោមអាត្មាទៅមួនព្រះអង្គផ្សេងនឹងឲ្យមកទទួលវត្តផ្សេងនឹងមកជួយ ទទួលលោកថាចឹងណាណាថាទៅមួនអង្គណាក៏មិនបានដែរមួនលោកវត្តផ្សេងផ្សេងមកដល់ទទួលកឋិនទានវត្តនឹងក៏មិនបានដែរបើលោកអាចមកបានមកត្រឹមតែគួងហត្ថបាសនឹងញាតិញោមណាជាគម្រប់សង់តែប៉ុណ្ណោះប៉ុន្តែมันអាចទទួល នៅកឋិនទាន បានទេ